សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបាទមានព័ត៌មាន cryptocurrency មួយចង់ចែកចាយទៅដល់អ្នកទាំងអស់គ្នាហើយថ្ងៃនេះដែរ BTC បានធ្លាក់ចុះមកដល់តម្លៃ21000 1000ដែលចន្លោះនោះគឺមាន21000និង21200ចំណែកឯ Ethereum វិញក៏ដូចគ្នាដែរបានចុះពី2000 ធ្លាក់មកដល់1550នេះគឺជាការធ្លាក់រកហានិភ័យមួយសម្រាប់អ្នកលេងក្លងបាទហានិភ័យអីអ្នកឡងហើយ XRP ក៏នៅសល់ត្រឹមតែមួយកាក់0.32សេនហើយ BTC អាចនឹងឡើងទៅដល់21500 ឆ្ពោះទៅ21750នឹងអាចឡើងទៅលើបន្ថែមទៀតនៅចន្លោះ21900ហើយស្រដៀងគ្នានេះដែរហើយអ៊ីទ្រៀមក៏ដូចគ្នាដែរអ៊ីទ្រៀមបានធ្លាក់ក្នុងតម្លៃ1550តែជាបន្ទាត់ support បាតក្រោមរបស់វាហ្នឹង តែយើងអាចនឹងមានការចារណាក្នុងការពេលចូលទីផ្សារមុននឹងចូលដល់ឡែកទៀត BC បច្ចុប្បន្ននេះដែលវាមានតម្លៃ21200គុតហ្នឹងវានឹងអាចហក់ទៅចន្លោះ21750ដោយ Ethereum ព្រឹកមិញគឺវាមានតម្លៃ1000 1620ហើយវាធ្វើការចុះវិញនៅ1589វាអាចឡើងទៅវិញនៅ1600ហើយនឹងបន្តធ្លាក់នៅចន្លោះ1400ទៅ1425ដែលជាតម្លៃ support របស់វានៅពេលអនាគតដោយអ៊ីធេរៀមព្រឹកមិញ គឺហើយបច្ចុប្បន្ននេះអាល់ខនជាច្រើនប្រភេទទៀតក៏បានធ្លាក់ដូចគ្នាដែលមានដូចជាប្រភេទ dot matic uni avalanche ethereum classic chainlink chrono near atom flow algo